ពួកខ្ញុំអត់ដូចក្មេងពងស្ពឺទេក្មេងពងស្ពឺគេចូលចិត្តអារបស់ brand របស់មានមានម៉ូតូ XX អត់មាន XX ចូលចិត្តបាយ XX ទាំងអស់គ្នាថ្ងៃសុខ Mới sốngខ្លះគេចូលចិត្តអា shopping អញ្ចឹងទៅចូលចិត្តអាភាព brand brand ចំណែកខ្ញុំចូលចិត្តអាស្រែស្រែចេះខ្ញុំខ្ញុំ អត់ដូចក្មេងពងស្ពឺទេពងស្ពឺគេយកចិត្តតែរបស់ brand របស់គេយកកាមេរ៉ានេះគេយកដល់កាមេរ៉ាទេបងកាមេរ៉ាខ្ញុំក្មេងតែស្រ័យអត់មានរបស់ brand អត់មាន iPhone X អត់មានម៉ូតូ XX អត់មាន XX គេយកចិត្តវាយ XX គេទៅត្រេតដល់គ្នាខ្ញុំក្មេងជនបទប៉ុន្តែគេថាមិនមែនថាមិនចង់មានរបស់ brand ទេទៅចង់បានរបស់ brand ដែរបើតែថា ពេលខ្លះត្រូវការរបស់ប្រែដែរប៉ុន្តែអត់មានលុយទេជួយនឹកការក៏វិញតោះហើយឃើញគេអួតរបស់ brand គ្នាគេថាអឺគេមាន brand គេអួតគ្នារឿងរបស់ brand តែខ្ញុំអត់មាន brand ខ្ញុំអត់អួតទេនិយាយទៅនេះកៅរៀមរៀលនេះទៅមិនសបាយជើងនេះសបាយជើងបាច់មានអីផឹកទឹកយ៉ាងចឹងនេះអត់មានអាវ BMW 8អោអេលីអោ brand នេះនេះហើយមួកមួកកាកានេះគិតជាលុយខ្មែរប្រហែល2ដុល្លារហ៎ តែយើងមានរបស់ brand យើងគួរតែថែរក្សាវាឲ្យបានល្អព្រោះតែរបស់ brand កាលណារបស់ brand មានគុណភាពใช่ไหมកាលណារបស់ brand គឺមានគុណភាពអញ្ចឹងបើយើងមានរបស់ brand ប្រើយើងគួរតែរក្សាវាឲ្យបានល្អសម័យទៅទូរស័ព្ទអត់មាន iPhone អីទេនេះ Oppo Oppo មកតា A17 A17 Pro A17 Pro ណាតែប្រើមកយូរហើយមួយឆ្នាំជាងអត់មានអត់មានលុយទិញ iPhone 8ទេ និយាយទៅចង់ទៅចេះប្រើទូរស័ព្ទមកអត់ដែលមានលុយទិញ iPhone អត់ដែលមានលុយទិញ iPhone ប្រើទេគេដាក់ iPhone ថ្លៃសូម្បីតែសង្សារក៏រងមួយគ្មានដែរណាសូម្បីតែសង្សារក៏រងមួយគ្មានដែរនិយាយទៅជីវិតជីវិតមិនបានតម្រូវឲ្យមកញ៉ែដូចគេមិនដឹងថាមកពីអីអូខេ ขอให้อการกับฉันได้ไหม อย่าเพิ่งโกรธต้องให้อภัย ไม่เป็นไรฉันยังคงรักอีกกี่ปีฉันยังไม่ท้อ อยากขอโทษที่ทำผิดไปที่ชอบทำน้ำตาเธอไหลเธอบอกมอเซ่อยู่หน้าจอแต่กลัวฉันกลับแย่งอนดักรอสามวันดีสี่วันแค่จะทำอะไรไม่เคยพูดผิดทุกทุกทีเธอนอนร้องไห้ សង្ឃាបាយផ្សេងគ្នាទុំខឹមមកកំចៅមិនបមីវីដេអូទៅទីក្លាប់មកខឹមបែទីដាវយ៉ាងគូទៀតពីធ្វើណាបារិសាទបាទថ្ងៃនេះខ្ញុំជួបមួយខ្ញុំប្រូទៅទៀតហើយដោយសារថ្ងៃនេះថ្ងៃសម្រាប់ពីការងារធ្វើវីដេអូប្លែកប្លែកដើម្បីឲ្យបងប្អូនទស្សនាមើលហើយជួបប្រូបុនមួយទៀតទៅទៅដែរតែមកគ្នាញ៉ៃជួបយើងដើរមើលទៀតអូយនៅតែក្នុងបន្ទប់ ដូចជាប់គុកចឹងមានន័យជីវិតក្មេងជនបទធ្លាប់តែមានធម្មជាតិធ្លាប់តែនៅជាមួយធម្មជាតិដល់ពេលខាតបានមើលធម្មជាតិយូរមានអារម្មណ៍ថានឹកធម្មជាតិយ៉ាងណាដើរមើលធម្មជាតិនេះបាក់មើលនេះអូសំណងសបាយប៉ុន្តែនេះក្តៅតិចប៉ុន្តែតិចទៀតប្រហែលជាតិចអូខេអញ្ចឹងយើងនាំគ្នាដើរលេងតោះ ที่เราจะมุ่งไปเรื่องเรามากมายในชีวิตคุณทานที่เดินเฉลไอ้เจ่น Oh no! ้วกันแล้ว ทางที่เราจะมุ่งไปเรื่องราวมากมายในชีวิต คุณทานที่เดินฉันเลยคิดเอง เองตววุ่นวายตรงนี้ในบางครั้ง ฉันกำหนดเองในเส้นทางเดินหขวใจเหมือนจักรยานที่เองไม่ ใครมาล่าไป ทางเดินขอไกลของมันแล้วฉันกับเธอจะไปด้วยกันขี่ไปร้อนกันจักรยานสีแดงฉันที่อยู่ไกลในใจหนึ่งแม่นานกี่ปี จะไปถึงยาบเย็นแค่ไหน ไม่คำจะไปถึงวันที่สวยงาม บนจักรยานที่เองไม่มีใครมาล่าไป ทางเดินขอใครของมันแล้วฉันกับเธอจะไปด้วยกันคือไปร้อมกันจักรยานสีแดง ที่อยู่ไกลในใจนี้แม้นานกี่ทีจะไปถึงยากเย็นเท่ไหร่จะจะไป จะวันที่สวยงามไกลมาล่ากไปทางเดินของใครของมันและฉันกับเธอจะไปด้วยกัน ที่ไปพร้อมกันจักรยานสีแดง นึ่งจักรยานที่เองไม่มีใครมาล่าไปทางเดินของใครคงมันและฉันกับเธอจะจะไปด้วยกันที่ไปพร้อมกัน จักรยานที่ได้